អស់ពេលផ្អែមល្ហែមជាមួយគ្នានៅធ្វើអីឲ្យចេះក្រែងបុគ្គលិកនៅនេះខ្លះផងបែងចែកឲ្យច្បាស់ថាកន្លែងណាក្រែកន្លែងណា ជាកន្លែងធ្វើការណាគ្មានអីទេគ្រាន់តែបុគ្គលិកនេះគ្នាវិលមុខរដួលតិចទៀតខ្ញុំឲ្យគេទៅសម្រាប់ហើយវិលមុខប៉ុន្មានណាចាឲ្យខ្ញុំសុំតផងណាលើកក្រោយខ្ញុំមិនអោយមានលើកទី2ទៀតទេថ្ងៃនេះសម្រាប់មួយថ្ងៃទៅមិនចាំបាច់មកធ្វើការទេ ថ្ងៃក្រោយបើដឹងថាខ្លួនឯងឈឺនោះមិនចាំបាច់មកធ្វើការដែរចុះបើមាន បញ្ហាអីទៅតើនរណាត្រួសខុសត្រូវហ៎ ចាប់ថ្នាក់គេងាយទេអឺប៉ុណ្ណឹងបានទេចឹងឯងពងរកថាអត់ផងឃើញផងហើយនេះលីនដាធ្វើអីហ្នឹងណាខ្ញុំតមកជិះមីធ្វើកាយហើយក៏ត្រូវទៅផ្ទះទៅមិនគ្នាអត់អូខ្ញុំអត់តន់ទៅទេណែឯងទៅមុនណាមិនចឹងព្រោះអីខ្ញុំនៅមានការងារត្រូវធ្វើទៀត ម៉ោង7គេចាប់ម៉ោងធ្វើការហើយតាហើយលីនដាមានការងារត្រូវតទៀតខ្ញុំប្រាប់ថាឲ្យទៅមុនក៏ទៅមុនទៅណាអីសួរច្រើនម៉េះមានបញ្ហាអីមែនអូមួយទៀតណាកុំជួយគេធ្វើខ្លួនដូចសង្សារខ្ញុំពេកបើអញ្ចឹងលីនដានៅធ្វើការងារបន្តទៀតចាំខ្ញុំចាំនៅមុខមុនណាបើចាំខ្ញុំទេមានណាគេប្រាប់ឲ្យចាំទៅទៅទៅមានណាអីផ្លេចខំមកខ្ញុំហ៎ ចាំមិនទៅហើយមកខ្ញុំអត់អីទេអូនតែកសាញ់របស់លោកប្រធានប្រឡោះហ្នឹងចាំខ្ញុំយកទៅបោកជូនវិញណាអូមិនអីទេសម្រាប់ជួយនារីម្នាក់វាមិនខាត់បងអីទេខ្ញុំពេញចិត្តនឹងជួយណាអឺនេះយ៉ាងម៉េចហើយទៅរួចអត់បើទៅមិនរួចទេ ទៅសម្រាប់សិនទៅ អត់អីដល់តកែចាំខ្ញុំទៅពេទ្យខ្លួនឯងអីក៏បានដែរព្រោះអីខ្ញុំអត់គិនកាត់អីធ្ងន់ធ្ងរផងខ្ញុំអរគុណលោកតកែច្រើនណាស់ដែលបានជួយខ្ញុំតែចាំពេលមានឱកាសចាំខ្ញុំ សងគុណលោកតកែវិញណាអេបបដូរពីការសងគុណមកជាបងអោះបងតោះយើងទៅអូនរៀបចំហើយខ្ញុំទៅសិនហើយណា ថ្ងៃក្រោយប្រយ័ត្នប្រយែងផងជៀបលា តន់មកទៀតណារដងឲ្យតែម៉ោង8អីមកដល់អូហ្វីសហេហើយមិនក៏លើអត់តន់ឃើញមកទៅមើលក៏គាត់អត់មកចាំខាត់ទៅចង់មកមើលស្អីតាមមានមានធ្វើកំទៅធ្វើទៅទៅចេញទៅហីហាត់កាញ់ឲ្យខ្លួនឯងធ្វើមិនទាន់ហើយផងហ្នឹងណា ខ្ញុំសុំតោះហើយអទឹកកសែងលោកតកែពេលល្ងាចមិញចិត្តជាមួយខ្ញុំហ៎ឥឡូវខ្ញុំឃើញវាប្រឡាក់ចឹងខ្ញុំទិញថ្មីលោកតកែហ្មងទៅក្មេងនេះអីក៏ឆាប់លេចម្រេះប្រាប់ហើយថាមិនយកទេចុះយើងនេះឈ្មោះដែរអឺខ្ញុំឈ្មោះលីដាលោកតកែអើហើយជើងយ៉ាងម៉េចទៅហើយអឺជើងអត់តាន់អីទេគ្រាន់តែឈឺបន្តិចបន្តួចណា មើលមើលបាច់ទេមិនមិនបាច់ទេលោកតកាជីអីអឺលោកតកាកុំធ្វើអញ្ចឹងអីណាខ្ញុំអត់ចង់ឲ្យបុគ្គលិកមើលមកថាខ្ញុំហើយនឹងលោកតកានឹងអឺលួចតាក់ទងគ្នាមែនទេចាចុះបើខ្ញុំចង់បដូរពីរឿងយល់ច្រឡំមកជាការពិតវិញតើលីដាគិតយ៉ាងម៉េចដែរលោកតកានិយាយអីហ្នឹង ខ្លាចគឺខ្ញុំខ្លាចតកែស្រីគាត់ដឹងរឿងហើយគាត់អត់សប្បាយចិត្តហើយណាមួយខ្ញុំអត់ចង់បុគ្គលិកដល់ហ្នឹងគេគិតអីមកខ្ញុំយកច្រឡំចឹងទេអាខ្ញុំប្រាប់ឲ្យតា ថាបើខ្លាចគេយកច្រឡំពួកយើងសាកល្បងតាក់ទងគ្នាទៅបានទេខ្ញុំនឹងមើលថាគាត់ពងលិន្ដាមិនឲ្យពិបាកឡើយបើទោះជាខ្ញុំនេះមានប្រពន្ធក៏ដោយ តែខ្ញុំសូមឱកាសពីលីនដាលីនដាផ្ដល់ឱកាសខ្ញុំខ្ញុំ នឹងមិនឲ្យមានបញ្ហាដល់លីនដាឡើយណាម្យ៉ាងដែរតាធ្វើជាស្រីបកគេអញ្ចឹង ស្ងៀមស្ងៀមក៏មានលុយចាយក៏មានក្តីសុខនេះខ្សែកល្អល្អពាក់អញ្ចឹងតាបានមនុស្សស្រីមួយចំនួនចូលចិត្តធ្វើប្រពន្ធចុងរបស់គេតែខ្ញុំក៏បានធៀមចិត្តរួចដែរសូមឲ្យប្រពន្ធដងគេវាយផ្ទះតប់បន្តិចបន្តួចទៅមានអីឲ្យតែបានសំតាមចិត្តអញ្ចឹងស្មៃហាច់ធ្វើការទៅស្អីទៀតមកប្រាក់ខែមិនបានចំខ្លួនឯងមិនហូបផងធ្វើជាស្អីរបស់គេវិញមិនលើជាងមិនលើចៃស្រាប់ យ៉ាងម៉េចទៅហើយពេញចិត្តអត់ពេញចិត្តខ្លាំងណាស់ហៀអរគុណខ្លាំងណាស់ណាហៀលីនដានឹងបានច្រើនជាងនេះបានលីនដាស្មោះស្ម័គ្រជាមួយនឹងហៀ បើជ្រុលជាចូលក្នុងជីវិតហៀទៅហើយក៏ព្រមធ្វើប្រពន្ធរបស់ហៀទៅណាហើយបើចង់បានអីនោះក៏ហៀឲ្យគ្រប់យ៉ាងតែយ៉ាងណាក៏បានត្រឹមតែជាប្រពន្ធដូចលក្ខតាហ្នឹងចុះលីនដាចង់បានអីទៀតនេះលីនដាសំណាងហើយណាមានមនុស្សស្រីជាច្រើនដែលគេចង់បានឲ្យហៀពុតគង់តែហៀនេះជ្រើសយកលីនដាក៏ព្រោះអី គឺគ្រោះតែស្រឡាញ់ហ្នឹងណាណែបើទោះជាមានឈ្មោះជាប្រពន្ធលួចលាក់ឬក៏ច្រៃចិញ្ចឹមក៏ដោយ តែពេលនេះលីនដាបានអ្វីដែលលីនដាចង់បានហើយតាប៉ុន្តែលីដាខ្លាចខ្លាចថាថ្ងៃណាមួយហៀឈប់ស្រឡាញ់លីដាហើយបាត់បង់លីដាចោល ហ៊ាសន្យាមួយលីដាមកណាថាហ៊ានឹងមិនបបងលីដាចោលហើយក៏មិននៃសាច់មួយលីដាដែរហ៊ាមិននិយាយអញ្ចឹងមានន័យថាហ៊ាក៏អាចដូចទៅចិញ្ចឹមអ្នកស្រីបានទៀតដែរត្រូវអត់ត្រូវហីហ៊ាមិនអាចមិនចំតែម្នាក់ព្រោះអីហ៊ាក៏ហ៊ាក្បត់ប្រពន្ធហ៊ាមិនចំលីដាអញ្ចឹងរឿងអីដែរមិនអាចក្បត់លីដាទៅចិញ្ចឹមស្រីផ្សេងហ៎ណាកុំគិតរឿងអីដែលមិនល្អបានទេ ខំប្រឹងតតែងខ្លួនឲ្យបានស្អាតទៅគឺបានហើយអោះនេះណាហៀបានបញ្ចូលលុយក្នុងកាតនាគារនេះរួចរាល់អស់ហើយហើយបើចង់ទិញអីនោះក៏ដកចុះទៅទិញទៅហៀទៅសិនហើយណាតែហៀហៀអាចនៅសិនបានទេអូ គឺបើហៀចូលផ្ទះយប់ជ្រៅពេកវាមិនល្អទេហើយបើមានពេលវេលាល្អនោះចាំហៀមកគេជាមួយណាហៀទៅសិនហើយ មកមកខ្ញុំចាំហៀយូរវិញណាខ្ញុំប្រាប់ហើយតា ថាកុំឲ្យលេចមុខនៅក្នុងចំណោមគេគ្រប់គ្នាអញ្ចឹងខ្ញុំឲ្យទៅសម្រាប់ក្នុងតុបហើយមកធ្វើការធ្វើអីហ៎គឺព្រោះតែខ្ញុំនឹកហៀនហ្នឹងហៀខានតរខ្ញុំយូរហើយហើយខ្ញុំរស់ហៀដល់កន្លែងហៀនៅខំទៀតហ៎ណាថ្ងៃនេះប្រពន្ធខ្ញុំគេមកដែរបើមិនចង់ឲ្យខ្មាស់គេក្នុងចំណោមបុគ្គលទាំងអស់គ្នាទេនៅឆ្ងាយឆ្ងាយខ្ញុំបន្តិចទៅណាហៀលេសាច់ខ្ញុំដូចមុនហ្នឹងមែនអត់អ្នកណាថានេះលីនដាយល់ពីចិត្តខ្ញុំបន្តិចទៅបានទេហ៎ ត្រូវហើយខ្ញុំធំជាជាស្រីចិញ្ចឹមរបស់ហៀហ្នឹងខ្ញុំមានមុខមាត់ឲ្យទៅពៀបធៀបមួយប្រពន្ធរបស់ហៀបានហៀចង់នឹកក៏នឹកចង់អត់នឹកក៏អត់លីនដាអុយលីនដាលីនដាលីនដាឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខ អ្នកនិង NCX យើងតែមួយមកគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេទីជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល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 លីនដាខ្ញុំក៏ដឹងតែខ្ញុំមានអារម្មណ៍ថាដឹងបោះខ្ញុំហើយជួយជួយខ្ញុំទៅកតុបតិចណាហ៊ានណាអស់ពេលផ្អែមល្ហែមជាមួយគ្នានៅធ្វើអីឲ្យចេះក្រែងបុគ្គលិកនៅនេះខ្លះផងបែងចែកឲ្យច្បាស់ថាកន្លែងណា ក្រែកន្លែងណាជាកន្លែងធ្វើការណាគ្មានអីទេគ្រាន់តែបុគ្គលិកនេះគ្នាវិលមុខរដួលតិចទៀតខ្ញុំឲ្យគេទៅសម្រាប់ហើយវិលមុខព្រឹកម៉ែណោះចា អខ្ញុំសុំតផងណាលើកក្រោយខ្ញុំមិនអោយមានលើកទី2ទៀតទេថ្ងៃនេះសម្រាប់មួយថ្ងៃទៅមិនចាំបាច់មកធ្វើការទេថ្ងៃក្រោយបើដឹងថាខ្លួនឯងឈឺនោះមិនចាំបាច់មកធ្វើការដែរចុះបើមានបញ្ហាអីទៅតើនរណាទូខុសត្រូវហ៎ឲ្យឯងខ្មើសិនចុះណាមិនប្រកាសទេថ្ងៃក្រោយប្រហែលជាគ្មានឱកាសជេរយើងទៀតទេ មើលទៅលីនដាដូចជាសប្បាយចិត្តជាមួយនឹងរបស់នឹងដល់ហើយមែនអត់អ្នកមានការអីបើសិនជាអត់មានការងារធ្វើទេខ្ញុំសុំទៅមុនណាព្រោះខ្ញុំរវល់ធ្វើការខ្ញុំមានពេលនិយាយច្រើនទេខ្ញុំដឹងថាលីនដាគិតអីបើដឹងហើយមិនវាជារបស់ខ្ញុំតាអត់មានតាក់ទងឯណាផងឈប់បានអត់ហើយលីនដាដឹងឯតៃថានៅឈ្មោះជាស្រីចិញ្ចឹមរបស់គេ វាអត់សក់ដូចការគិតទេម៉ាក់ពួកយើងរងថ្ងៃហ្នឹងអត់មានតាក់ទងជាមួយគ្នាទេណាចឹងណាឯងមកចេះដឹងរឿងខ្ញុំទេផ្លូវដែលខ្ញុំជ្រើសហើយខ្ញុំដឹងថាវាមានក្តីសុខសម្រាប់ខ្ញុំហីយល់អត់គឺខ្ញុំគ្រាន់តែបារម្ភក្នុងនាមជាមិត្តភក្តិអើមិត្តភក្តិអាមិនជាប៉ែចឹងកុំចេះមកបដៅខ្ញុំហើយមួយទៀតផ្លូវដែលខ្ញុំជ្រើសរើសហើយណែឯងគិតថាវាគ្មានក្តីសុខទេប៉ុន្តែសម្រាប់ខ្ញុំ គឺវាមានក្តីសុខបាត់ហើយយល់អត់អញ្ចឹងហើយកុំចិត្តដឹងរឿងខ្ញុំទៀត ឯងណាណោះហ៊ានចេញមកឆ្វាក់ប្តីអ្នកដតីកណ្ដាលថ្ងៃដូចមិនញញើតដៃសោះជីវិតសួរអ្នកស្រីសុជីវធម៌ល្អចរិតធ្លាក់ចុះលួចតាក់តងគ្នាយូរប៉ុណ្ណាហើយអ្ហាចាកុំមកធ្វើមិនយល់ ខ្ញុំពិតជាដឹងរឿងហ្នឹងពិតមែនណាអ្នកស្រីហើយបើសិនជាអ្នកស្រីចង់ដឹងរឿងអីអ្នកស្រីនិយាយពួកខ្ញុំចាំចាំហ្មងមកព្រោះថាខ្ញុំក៏ត្រូវប្រយ័ត្នទៅធ្វើការទៀតដែរខ្ញុំចង់សួរថានាងធ្វើជាស្រីចិញ្ចឹមប្តីខ្ញុំយូរប៉ុណ្ណាហើយអូរឿងខ្ញុំមួយហ៊ីអ្នកស្រីដឹងរឿងដែរហ៎ប៉ុន្តែអ្នកស្រីខ្ញុំគ្រាន់តែចង់បានអឺខ្ញុំយល់ណាមនុស្សស្រីដូចជានាងនេះគ្មានត្រូវការអីក្រៅពីលុយនិងក្តីសុខលើមនុស្សប្រុសនោះទេ ពុតត្បិតហើយឈប់តាក់ទងជាមួយប្តីខ្ញុំទៀតអូអ្នកស្រីខ្ញុំឈប់អត់បានទេព្រោះអីខ្ញុំធ្លាប់លើហ៊ាននិយាយមកថាខ្ញុំមកគឺជាស្រីចិញ្ចឹមរបស់គាត់ហើយខ្ញុំគឺជាកម្មសិទ្ធិដាច់របស់គាត់អញ្ចឹងទៅខ្ញុំមិនអាចចេញពីគាត់បានទេអូប៉ុន្តែបើសិនជាអ្នកស្រីចង់ឲ្យខ្ញុំចេញណាលុះត្រាតែអ្នកស្រីហ្នឹងទៅនិយាយមួយហៀខ្លួនឯងឬមួយក៏អ្នកស្រីអត់ហ៊ានប្រកាសអត់ថាហ៊ានរបស់ឯងនេះមិនទាត់ឯងចោលដូចជាស្រីផ្សេងផ្សេងមិនប្រកាសមិនអ្នកស្រីបើហ៊ានក៏ទិញឲ្យខ្ញុំពាក់ពេញដៃហ្នឹង ខ្ញុំគិតថានាងឆ្លាតតែចុងក្រោយ នាងល្ងងដដែលនៅតែចាញ់បោកមនុស្សប្រុសដដែលនាងគិតទេថាព្រមស្រីចិញ្ចឹមដូចជានាងនេះមនុស្សប្រុសគេក្បត់ប្រពន្ធទៅទិញរបស់ពិតឲ្យនាងហ៎ក៏ប៉ុន្តែហៀគាត់ហ៊ានក្បត់លោកស្រីឲ្យទិញរបស់ហ្នឹងឲ្យខ្ញុំមួយទៀតហ្នឹងភ្ញាក់ខ្លួនឡើងទៅនាង វាមិនតន់ហូបពេទេ នាងអាចដើរបោកក្រៅវិញបាន ខ្ញុំជួបអស់ហើយស្រីចិញ្ចឹមប្តីខ្ញុំទាំងប្រមាណខ្ញុំមិនដែលឃើញអ្នកណា បានសុខទេអូយអ្នកស្រីមិនគិតអ្នកស្រីដឹងច្បាស់ម៉េចព្រោះតែឯងនេះមិនមែនជាមនុស្សស្រីទី1របស់ប្តីខ្ញុំបើអញ្ចឹងអ្នកស្រីចាំតើមើលទៅណាថាខ្ញុំនឹងធ្វើខ្លួនឲ្យខ្លាចទៅជាមនុស្សស្រី ទី1ដែលហៀគាត់មើលឃើញល្អជាស្រីផ្សេងផ្សេងអូហើយមួយទៀតណាខ្ញុំអត់ចង់លឺសំឡេងអ្នកស្រីយំច្រើនជាជាងសំឡេងតែដៃឲ្យខ្ញុំឯណាអ្នកស្រី តែប៉ុណ្ណេះអាចធ្វើឲ្យហៀហើយនឹងប្រពន្ធហៀលែងគ្នាបានហើយហើយទៅធ្វើអីទៀតហើយហ៎បាត់ជាកវែកដល់ថ្នាក់ហ្នឹងនេះ ខ្ញុំមកបានធ្វើអីណាហៀទុកសក់ក៏ប្រពន្ធហៀក៏មិនចាប់ទាតបវៃមុខខ្ញុំហើយហៀដឹងស្រាប់អីពេលដែលប្រពន្ធហៀដឹងថាហៀមានស្រីដងដងទៅហៀថាម៉េចបើយើងមិនធ្វើអីគេក៏គេមិនធ្វើអីយើងដែរហៀនេះមកងំមកធ្វើរបួសប៉ុណ្ណឹងអីហៀនៅបន្តខ្ញុំទៀតអីហៀកាន់តែចឹងប្រពន្ធខ្លួនឯងហៀកាន់ចឹងមនុស្សខុសណែចាប់ពីថ្ងៃហ្នឹងទៅកុំចេញមកឲ្យគេឃើញទៀត ខ្ញុំដឹងហើយតាមពិតទៅហៀអត់បានស្រឡាញ់ខ្ញុំដោយពាក្យអីដែលហៀនិយាយទេទោះបីជាយ៉ាងណាក៏ហៀនៅតែហើប្រពន្ធហៀហៀនៅតែកាន់ចិត្តមនុស្សខុសនាងដានាងក៏មកករឿងបានទេយើងមកពីធ្វើការហត់នឿយយើងធ្វើឲ្យយើងសុខចិត្តទៅបានទេខៃហៀតែធ្វើខ្ញុំខាត់ទៅជាអញ្ចឹងតាអីបានយើងជាអ្នកខុសឥឡូវនិយាយមកថាយើងធ្វើយ៉ាងម៉េចដើម្បីបញ្ជាក់ថាយើងនេះស្រឡាញ់នាងដូចដើម បើអញ្ចឹងណាហៀប្រសាទឲ្យខ្ញុំឃើញថាហៀស្រឡាញ់ខ្ញុំច្រើនជាងប្រពន្ធរបស់ហៀហៀលែងតែប្រពន្ធហៀហើយមករស់នៅមួយខ្ញុំតែប៉ុណ្ណឹងខ្ញុំអាចបញ្ជាក់បានថាហៀស្រឡាញ់ខ្ញុំហីណែនេះនឹងគិតស្អីហ៎ហៀធ្វើអត់បានមែនហៀកំសាមែនឈប់ធ្វើខ្លួនគាត់អត់ធន់ទៀតទៅបានទេហ៎លីនដាញញឈួតទេដល់យើងទៅលេងប្រពន្ធហ្នឹង នាងជាស្រីបំរើរបស់យើងប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ទេតែមានន័យថាម៉េចមានន័យថាហៀធ្វើអត់បានមែនបានបានយើងជាអ្នកសម្រេចចិត្តដល់ខ្លួនឯងបើអញ្ចឹងហៀចាំមើលណាថាខ្ញុំធ្វើឲ្យគ្រប់យ៉ាងឲ្យហៀហ៊ានធ្វើឲ្យហៀធ្វើឲ្យតតបានហ្នឹងនេះនឹងចង់ធ្វើអីហ៎ឥឡូវហ្នឹងខ្ញុំអត់តន់ធ្វើអីទេ ប៉ុន្តែបន្តិចទៀតហៀទៅសួរកូនប្រពន្ធរបស់ហៀខ្លួនឯងទៅដឹងហើយណែយើងប្រាប់ណាកុំប៉ះពាល់ប្រពន្ធកូននិងគ្រួសារយើងអសោះនាងគ្រាន់តែជាស្រីបំរើរបស់យើងទេយើងចង់ឲ្យឆ្វេងក៏ឆ្វេងស្ដាំក៏ស្ដាំបើធ្វើលើសពីអ្វីដែលយើងប្រាប់នោះនាងចាំមើលលទ្ធផលរបស់នាងទៅ ខ្ញុំគ្មានអីត្រូវនិយាយមួយលីនដាទៀតទេខ្ញុំប្រញាប់ទៅប្រជុំប៉ុណ្ណឹងចុះតែខ្ញុំគ្រាន់តែចង់មកសុំទោសឲ្យរឿងការប្រយុទ្ធមិញប្រហែលជាយុទ្ធមិញខ្ញុំមានអារម្មណ៍អត់ល្អហើយបើខ្ញុំធ្វើឲ្យមានរឿងនឹងកើតឡើងហើយអត់តខ្ញុំផងណាហើយខ្ញុំសន្យាណាថាខ្ញុំនឹងអត់ឲ្យមានលើកទី2កើតឡើងទៀតទេហើយកុំខឹងខ្ញុំណាហ៊ានណាខ្ញុំគ្មានអីត្រូវខឹងលីនដា បើហ៊ីអត់ខឹងខ្ញុំមែនហេតុអីបានហ៊ីអត់ទៅរកខ្ញុំចាឡើងចិត្តម៉ែអត់ជាងអីហ្នឹងខ្ញុំគ្មានពេលគ្រប់គ្រាន់សម្រាប់មីណាទៀតទេបើមានពេលទេចាំខ្ញុំទៅលេងដឹងដែរតើហើយខ្ញុំនេះរវល់ពីរឿងការងារហ៊ីគ្មានពេលទេតើហ៊ីមិនចង់ទៅហ៊ីហ៊ីខ្ញុំធ្លាប់និយាយឲ្យតា ថាជីវិតសត្វចិញ្ចឹមដូចជានាងគ្មានថ្ងៃទៅមុខបានសុវ័យចិត្តទេសត្វចិញ្ចឹមយ៉ាងណាក៏នៅតែសត្វចិញ្ចឹមវាមិនដែលឈ្នះប្រពន្ធដែលគេការរៀបក្បាលដល់កទេនោះទេម៉ៃឡូសម្បូរដោយសារជាតិចិញ្ចឹមដែលផ្ដល់ធម្មពលនិងជួយកូនកូនឲ្យសកម្មម៉ៃឡូដើម្បីធម្មពលឆ្ពោះទៅមុខអ្នកនិង NCH យើងតែមួយ គ្មាន Nescafe Blend and Brew ពីប្របខ្ញុំមិនរលូនទេពីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលក៏អង្គមាន ADM ដើម្បីភាពឆ្លាតវៃរបស់កូនអ្នកពេលទៅរៀនអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នូវភាពជ្រីជ្រួញដាច់ឈ្មោះ Selected គុណតម្លៃនៃភាពសម្រិតសម្រាំង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 ទោះបីខុសខលមានស្រីញីខាងក្រៅយ៉ាងណាក៏ដោយតែគេមិនដែលទៅណាឆ្ងាយពីប្រពន្ធគេយកប្រពន្ធគេយកអ្នកណាដែលធ្វើឲ្យជីវិតគេរីកចម្រើនមិនមែនយកមនុស្សស្រី ដែលចាំតែចិញ្ចក់លុយចិញ្ចក់ឈាមគេនោះទេអឺហើយអ្នកអាយុប្រហែលនេះណា20ឆ្នាំហើយអូនៅក្មេងតាចាត់ទុកថាមានចំណេះដឹងប៉ុន្តែគ្មានសមត្ថភាពខ្ញុំគិតថានាង គិតឡើងវិញទៅកូនវាមិនទាន់ហូបពេលខ្ញុំប្រាប់នាងក្នុងនាមជាមនុស្សស្រីដែលយល់ចិត្តមនុស្សស្រីដូចគ្នា គួរតែចាក់ចេញហើយរកមនុស្សប្រុសដែលអាចមើលថែជីវិតនាងបានល្អជាងនឹងយ៉ាងហោចណាស់ក៏មួយជីវិតនេះស្គាល់ភាពរៀបការដណ្ដប់ស្បៃបែបការស្លានឹងគេដែរឬមួយក៏នាងមិនចង់មានជីវិតបែបនេះទេឬក៏ចង់ធ្វើជាស្លាយចាំតែស៊ីក្អែលគេអញ្ចឹងរហូតទៅឯង ខ្ញុំអរគុណណាស់សម្រាប់បំពោមមានតែល្អល្អរបស់អ្នកស្រីអ្នកស្រីដែលចេះនិយាយត្រូវដែរតាខ្ញុំប្រកាសតែចង់រៀបការហើយហើយខ្ញុំក៏ចង់ក្រងស្បែកបើកូនក្រមុំដែរប៉ុន្តែរឿងអស់ហ្នឹងខ្ញុំចង់ធ្វើបែបណាក៏បានដែរតែអីដែលសំខាន់ អាអាកាសដែលឲ្យប្តីគេចិញ្ចឹមហើយយកលុយប្តីគេយកមកចាយហ្នឹងពីបណ្ដាលមុនអញ្ចឹងហើយខ្ញុំត្រូវតែស្វាអញ្ចឹងហ៎ទោះបីជាវាអត់សមមានតម្លៃតែវាក៏មានក្តីសុខសម្រាប់ខ្ញុំដែរណាអ្នកស្រីតែវាមិនមែនជាក្តីសុខជាមួយប្តីយើងទេ ស្រីនិយាយអីទៀតបាទឥឡូវហ្នឹងដៃដែលយើងកំពុងតែតាក់តងហ្នឹងគឺជាដៃរបស់អ្នកស្រីអីហ្នឹងអញគិតថាអញមានក្តីសុខឯងមនុស្សដូចជាយើងនេះមិនដែលថាចាត់ការសត្វចិញ្ចឹមដូចជាអញនេះមិនបាននោះទេចាប់ការបានឬមិនបានមានក្តីសុខឬក៏មិនមានក្តីសុខថ្ងៃរងថ្ងៃហ្នឹងអ្នកស្រីអញមើលឃើញតផ្នែកតែបើមិនមែនអញ្ចឹងទេមិនមែនធ្វើឲ្យអ្នកស្រីអញពោះត្រង់ឲ្យប្រកបតាមក្តីប្រាក់ប្រាក់បែបហ្នឹងទេត្រូវទេលីណា here. Here. Here. Lan. Ôi Lan. Nhưng mà không Lena thấy here chăng vậy bị ấy. Mà ta nhớ ta xong tổ con here này khác. Linda ta là tư. Nhưng mà ta tư thôi như mày này không. Không. Không được bên là Linda lên tay bay của con châm. Ta here sao ngày ta ấy. Thở con here, nhưng mà họ hưởng như mình. ហើយប្រពន្ធហៀក៏ជំនះផ្ទះខ្ញុំមុនដែរមិនខ្ញុំបានចេញលេងដាច់ហីថានរណាខុសនរណាត្រូវខ្ញុំមិនដឹងទេតែលីដាត្រូវតែទៅសុំទោសប្រពន្ធខ្ញុំដើម្បីកុំឲ្យមានរឿងចាស់ជានេះទៀតអត់ខ្ញុំមិនទៅទោះបីខ្ញុំធំស្រីគេអញ្ចឹងណាតែគេណែមករឿងខ្ញុំមុនតាហើយឯងខ្ញុំត្រូវសុំទោសគេរឿងហ្នឹងសម្រាប់លើហេហើយបើហ៊ានលេងត្រូវការខ្ញុំណាខ្ញុំជិះពីនឹងក៏បានដែរលីដាកុំធ្វើឲ្យខ្ញុំនេះឈឺក្បាលជាងនេះទេបានទេហ៎ គ្រាន់តែលួចលាក់ចិញ្ចឹមនាងដានេះគឺវាខុសធ្ងន់ណាស់ទៅហើយនាងដាត្រូវតែទៅសំទោសដើម្បីកុំឲ្យប្រពន្ធនេះគេខឹងខ្លាំងជាងនេះអូហេខៃប្រពន្ធហៀខឹងតែហៀនៅយកអារម្មណ៍ខ្ញុំអីហ៎តែខ្ញុំជឿមិនមិនអាចស្រីគេចិញ្ចឹមធ្វើធ្វើតែប្រពន្ធដាទាំងអស់ណាតែខ្ញុំធ្វើនេះគឺដើម្បីយើងទាំងពីរនាក់គឺដើម្បីខ្លួនឯងហ្នឹងឯងអូយខ្ញុំតែយើងវារកខ្ញុំស្រាប់ហើយ ក៏មិនអញ្ចឹងណាមិនហ៊ានទៅបោកប្រាខ្ញុំហើយយកជាតិឲ្យໄຂកោខ្លាំងខ្លាំងមកឲ្យខ្ញុំទេនេះលីដាកំពុងនិយាយអីកំពុងតែមើលងាយខ្ញុំហើយណាចោះរឿងហ៊ានធ្វើតែខ្ញុំរងថ្ងៃហ្នឹងមកតែលើកតកាខ្ញុំខ្លាំងណាស់មែនហ៎ប្រពន្ធហ៊ាប្រាប់ខ្ញុំរួចអស់ហើយតាហ៊ាធ្វើរឿងហ្នឹងមិនមែនសម្រាប់ខ្ញុំតែម្នាក់ទេហ៊ាធ្វើរឿងហ្នឹងតាមលើស្រីច្រើនអ្នករួចមកហើយលីដាបាន ចង់ធ្វើអីក៏ធ្វើចុះតាមតែចិត្តតែលុយក្នុងកង់និងរបស់របរទាំងអស់គឺខ្ញុំត្រូវដកហូតទាំងអស់កុំឲ្យថាខ្ញុំនេះមិនប្រាប់ណាម៉េចគិតថាខ្ញុំនេះមិនហ៊ានណា តាហៅផ្លូវហ្នឹងហើយលានតាត្រូវទទួលយកវាឲ្យបានឈប់បានអត់ហើយលានតាដឹងឯតែថានៅឈ្មោះជាស្រីចាំរបស់គេវាអត់សក់ដូចការគិតទេណែពួកយើងរងថ្ងៃហ្នឹងអត់មានតាក់ទងជាមួយគ្នាទេណាចឹងណែឯងមកចេះដឹងរឿងខ្ញុំទេផ្លូវដែលខ្ញុំជ្រើសហើយខ្ញុំតែធ្វើមានក្តីសុខសម្រាប់ខ្ញុំហីយល់អត់គឺខ្ញុំគ្រាន់តែបារម្ភ ក្នុងនាមជាមិត្តភក្តិអឺមិត្តភក្តិអះមិនជាប៉ែចឹងកុំចាំបដៅខ្ញុំហើយមួយទៀតព្រោះតែខ្ញុំជ្រើសរើសហើយណែឯងគិតថាវាគ្មានក្តីសុខទេប៉ុន្តែសម្រាប់ខ្ញុំ គឺវាមានក្តីសុខបាត់ហើយ ដឹងថាលិនដាគិតអីតែបាច់ព្យាយាមគេចពីបញ្ហាហ្នឹងឯងទោះបីគេចប៉ុណ្ណាក៏មិនអាចគេចពីរឿងក្នុងចិត្តបានដែរអញ្ចឹងនៅនឹងសិនឯងគាត់បានគ្នាឲ្យកម្លាំងចិត្តយំបាយយំឲ្យបានធូរ ខ្ញុំមិនដែរនឹកស្មានទេតែរឿងហ្នឹងវាកើតឡើងមកលើខ្ញុំគេយកប្រពន្ធគេជាធំហើយគេបង្ខំឲ្យខ្ញុំនឹងទៅសុំទៅប្រពន្ធគេតែដល់ខ្ញុំមិនបានធ្វើខុសអីផងហ្នឹងណែណែខំអំណងមកខ្ញុំអត់រឿងដែរណែនិយាយប្រាប់ខ្ញុំមុននឹងបើលិនដាគិតថាគ្មានក្តីសុខទេលិនដាក៏ឈប់ទៅ តែបើលីនដាសម្រេចចិត្តថាដើរផ្លូវនោះវាសុបាយហើយលីនដាធ្វើតាមចិត្តហើយប៉ុន្តែឥឡូវផ្លូវខ្ញុំដើរផ្លូវខ្ញុំឈើវាដល់ផ្លូវតលេងហ្នឹងខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទៀតទេលីនដាគេដើរទុកផ្សេងចំល្អជាងប្រពន្ធគេបើលីនដាចង់ដើរទៅមុខទៀត មានតែដើមម្នាក់ឯងទេជាអ្នកត្រឡប់ក្រោយវិញដើរដើរផ្លូវមកខ្ញុំវិញបានអត់ណែមានន័យថាម៉េចគឺខ្ញុំឆ្លាញ់លីនដាលីនដាអាចកិច្ចចេញពីនេះបានអត់ហើយយើងទៅជាមួយគ្នា មកនិយាយពេលហ្នឹងវាបានផលអីព្រោះអីខ្ញុំជាប់ឈ្មោះជាស្រីដែលគេអញ្ចឹងមិញហ្នឹងតែលីនដា អាចជំនះវាចេញបានតាបើលីនដាចង់ជំនះវាចេញខ្ញុំអត់ប្រកាន់ទេសំខាន់ខ្ញុំស្រឡាញ់លីនដាបើសិនជាប្រឡាក់នៅខាងក្រៅយើងអាចលាយជ្រះ តែបើប្រឡាក់ដល់ខាងក្នុងហើយចង់យកអីមកលៀងក៏វាលៀងអត់ជ្រះដែរហើយខ្ញុំអត់ចង់យកជីវិតថ្នាក់មកបន្ថយមួយខ្ញុំទេចឹងពួកយើងរាប់អានគ្នាមិត្តភ័ក្តិណាល្អបំផុតហើយណា គេខុសណាគឺអាប្រុសដែលចាប់ដៃចាប់ជើងគ្នាថ្ងៃមិញហ្នឹងណាអូគេឈ្មោះណាគេគឺជាបុកលនៅក្នុងហាងយើងហ្នឹងហើយណាមួយគេក៏ជាមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំដែរមិត្តភក្តិអ្ហាមិត្តភក្តិដល់ថ្នាក់ចាប់ដៃចាប់ជើងគ្នានៅកណ្ដាលខែត្រង់អញ្ចឹងហ៎ហើយហ៊ានដល់កណ្ដាលកាហៃគេព្រោះថ្ងៃហ្នឹងទោះបីយើងធ្វើអីក៏មានប៉ះពាល់ដល់ហ៊ានដែរអញ្ចឹងហ៊ានដល់ខ្វល់ទៅអី ហើយមួយទៀតខ្ញុំខត់តែនិយាយមួយមិត្តភក្តិខ្ញុំខត់ដែរមែនអើខុសមិត្តភក្តិនោះវាជាប្រុសណាប្រុសហេប៉ុន្តែគេមិនសាហាយខ្ញុំទេសាហាយឬមិនសាហាយយើងមិនដឹងទេតែលីនដានេះគឺជាស្រីចាំរបស់ហៀនៅក្នុងការគ្រប់គ្រងរបស់ហៀចាត្រូវហើយខ្ញុំជាស្រីចាំរបស់ហៀតែខ្ញុំក៏មិនជាសត្វចាំក្នុងកញ្ចប់របស់ហៀដែរគំនិតរបស់អ្នកផ្សេងណាអាចមិនមែនតែសម្រាប់យើងនេះនាងគឺជាស្រីចាំរបស់យើង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 បើគ្មាន Nescafe Blend and Brew ពេលប្រាប់របស់ខ្ញុំមិនរលូនទេពីងជីវិតប្រកបដោយភាពស្វាហាប់ហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលក៏អង្គមាន ADM ដើម្បីភាពឆ្លាតវៃរបស់កូនអ្នកពេលទៅរៀនអ៊ីណាជួយបញ្ជានៅការវិវត្តទៅរកភាពចាស់និងទប់ស្កាត់នៅភាពជ្រីជ្រីដាច់ឈ្មោះ Selected គុណតម្លៃនៃភាព សម្រិតសម្រាំង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 ខ្ញុំធ្វើខុសម្ដងហើយទេខ្ញុំអត់ចង់ធ្វើខុសម្ដងទៀតទេហើយបើសិនជានៅមួយគ្នាអត់បានទេណាគេដោះលែងខ្ញុំមើលបើមិនអញ្ចឹងទេទុកឲ្យខ្ញុំអ្នកចេញខ្លួនឯងវាមិនអាចវាគ្មានថ្ងៃនឹងកើតឡើងទេអាម្នាក់ហ្នឹងនាងឆ្លាញ់ណាស់មែនទេឬមួយក៏នាងស្ដាប់យើងបញ្ជាឲ្យមកនិយាយអញ្ចឹងណាអូយខេតធ្វើស្គាល់អីនេះខេតយើងសោកស្ដាយផងណានាងបានចូលជីវិតយើងហើយ mà điên hết cái bọn điếng đâu điên được chỗ nào luôn mình chưa nằm nào đây tích kìa năng ơi ជាលទ្ធផលដែលចង់ក្បត់យើងថ្ងៃក្រោយកុំឲ្យដឹងឲ្យសោះថានាងនេះទៅធ្វើរឿងអីដែលឲ្យយើងមិនសប្បាយចិត្តបើយើងដឹងណាមិនសល់ក្នុងខ្លួនសពបីតែ100យើងគ្រាន់តែជាឆ្កែសម្រាប់យើងចិញ្ចឹមទុកគ្រាន់តែកំបងប៉ុណ្ណោះនាងគិតថានាងអាចចេញពីយើងបាននោះ ចាំទុកក្នុងខ្លួនទៅកុំថាយើងនេះមិនបានប្រាប់អសោះខ្ញុំភ័យអភិខ្ញុំសុខចិត្តឲ្យគ្រប់យ៉ាងទៅហៀវិញឲ្យទៅខ្ញុំបានសេរីភាពដូចដើមខ្ញុំលែងធំហើយសាក់មើលទៅនាងសាក់មើលទៅអាចចេញខ្ញុំបានក៏អត់សាក់ទៅ សម្រាប់ប្តីខ្ញុំ100នាងម្ដងគាត់ឲ្យនាងប្រមាណលុយប៉ុណ្ណេះ វាលើសតម្លៃខ្លួននាងផងខ្ញុំឲ្យព្រោះអាណិតជីវិតស្រីរស់ស៊ីដូចជានាង តែខ្ញុំមិនមែនស្រីលក់ខ្លួនទេតែរាល់ថ្ងៃនេះនាងក៏មិនខុសពីស្រីប្រភេទនោះដែរជឿលោកស្រីទៅវិញទៅ ខ្ញុំអត់ត្រូវការឯងមានឱកាសយកក៏យកឲ្យហើយទៅតែបន្តិចទៀតណានាងគ្មានថ្ងៃបានប៉ះលុយប្តីយើងសំបីតែម្រៀល នេះដូចជ្រុលពេកណាលីនដាលីនដាចេះថតមួយគេបានដែរសម្រាប់ខ្ញុំខ្ញុំថតបានទេព្រោះនឹងវាអត់មានអីច្រើនណាស់នេះវាគ្រាន់តែឆ្កាយកច្រឡំពេញតួទេបាច់គិតច្រើននេះណាអឺនិយាយចឹងណាក់ប្រញាប់ញ៉ាំមើលព្រោះអីខ្ញុំលឺមកថាណាក់ប្រញាប់ទៅធ្វើការផងឯង លោកចាខ្ញុំខ្ញុំនៅក្រៅហើយខ្ញុំនៅក្រៅចាចាណាខ្ញុំត្រូវដើរមកទៅវិញណាបើលិនដាបាក់ឆោមមុខមិនទៅក៏បានដែរចាំខ្ញុំជាអ្នកទៅជំនួសហើយខ្ញុំមិនឲ្យលិនដាធ្លាក់ទៅដៃគេទៀតទេអត់ការទេណាបើសិនជាអ្នកធ្វើអញ្ចឹងអ្នកដែលស្លាប់គឺជាខ្ញុំទេយល់អត់ ពី10ទីដែរចិត្តទុកថាហ្នឹងគឺជាការដែលខ្ញុំប៉ៅណាក់ចុងក្រោយចុះហើយខ្ញុំអត់ប្រកាសទេថាថ្ងៃក្រោយទៅយើងអាចមកនិយាយជប់គ្នាបានអញ្ចឹងទៀតអត់មិនដឹងនិយាយអញ្ចឹង ធ្យាស្រ័យបង កាត់បងអស់លុយហើយបាញ់ច្រឡំអីអីព្រោះអីកាត់ហ្នឹងខ្ញុំទៅតែប្រើពីពីម្សិលមិញតាម្សិលមិញខ្ញុំនៅឆោតបានតាបាញ់សាក់យកវាទៅឆោតម្ដងទៀតមើលអធ្យាស្រ័យបង កាត់នេះខ្ញុំឆោតច្រើនដងហើយ វាជ្រុលពេកហើយបើមិនយល់ពីអារម្មណ៍ដែលធ្លាប់ស្រឡាញ់គ្នាពីមុនណាក៏គួរតែយល់ពីអារម្មណ៍ពេលដែលឃើញគ្នារាល់ថ្ងៃដែរខ្ញុំឈប់ណាស់ណាស់ណាស់ខ្ញុំសំបងខុសចុះសិនមកណាខុសចុះសិនមកបើសិនជាអ្នកធ្វើអញ្ចឹងអ្នកបែបពិបាកគឺខ្ញុំហ្នឹងឯងយល់អត់ខ្ញុំមិនចង់ឲ្យអ្នកតែពាក់ព័ន្ធរឿងហ្នឹងឯងហើយអ្នកណាចង់ធ្វើមិនទៀតអ្នកណាចង់អញ្ចឹងហូតអីចង់ខ្លួនធ្វើបែបអញ្ចឹងមែនទេថាគិតធ្វើការងារខ្លះហ៎ពីតើអ្នកបើចង់ដឹងឯង ដឹងតែខ្ញុំអាចដោះស្រាយបានហើយបានហើយហើយខ្ញុំក៏ចង់ឲ្យពាក់ព័ន្ធពីណាដែរលីនដាចង់ធ្វើអីខ្ញុំមានផ្លូវដែលខ្ញុំត្រូវចេញហើយ នេះបងធ្វើអីចាំតិចហៀចាំតិចហើយធ្វើអីយូរមែនហ៎ចាំតិចហៀចាំតិចរវល់ធ្វើអីមិនកុំបើកទ្វារអូគឺខ្ញុំរវល់តែចូលទៅទឹកហ្នឹងហៀអញ្ចឹងហើយបានយឺតសុំទៅណាហៀណា តោះទៅមុខហ្មងណាហេហេកំពុងទៅហៅមើលអីហ្នឹងកុំគិតឲ្យសោះណាថាចង់រត់ស្គាល់មនុស្សយើងនេះច្បាស់ហើយបើប្រឆាំងនោះនឹងមានរឿងឲ្យកើតឡើងបើអញ្ចឹងហើយកុំធ្វើយើងទាស់ចិត្តអសោះ ngồi biên là cái tận đa chất ta trao hay ó bỏ sân để chơi trao hay mình á mình nè nâng và coi chơi là ngủ ngay này ôi hia công sẽ làm mất nhung chân mơ nhưng mà nợ mùi hia vui nè, ni hia nữa toàn chưa chết nhom kia đó ừ. à tôi sao mà chàng ឃើញអត់ខ្ញុំប្រាប់ហេហើយថាខ្ញុំអត់មានប្រុសណាទេហើយមួយទៀតណាបើសិនជាខ្ញុំទៅចោលហៀមែនណាមានខ្ញុំនឹងភ្លើហ្មងខ្ញុំសុខចិត្តនៅមួយហៀសុខចិត្តឲ្យប្រពន្ធហៀនឹងជែកខ្ញុំផឹកល្ងាចឲ្យតែខ្ញុំនេះបាននៅក្បែរហៀចុះជាស្រីចាំមកហៀណាហៀណាបើគិតអញ្ចឹងល្អហើយតែចេះរក្សាសម្ដីខ្លួនឯងផងអូយជិះជិះជិះជិះសិនសិនទេជិះសិន អូយហៀទៅមកពីធ្វើការអញ្ចឹងខ្ញុំគិតថាហៀប្រហែលជាហត់ទេចាំតិចណាហៀភាសាទៅដោះគោសិនណាហៀភាសាច្រើនច្រើនទៅណាហៀណា មគិតថាយើងនេះដេញជើងនាងមិនតាន់យើងដើរផ្លូវនេះយូរហើយយើងមិនល្ងងទេអូយធ្វើ ជ្រើសរើសផ្លូវខុសខ្លាចជាស្រីចិញ្ចឹមរបស់លោកព្រោះចង់បានលុយរបស់លោកតែចាប់ពីថ្ងៃនេះតទៅខ្ញុំព្រមចោះចាញ់ហើយ ណាម្នាក់ដែលមិនចង់បានសេចក្តីសុខនោះទេ តែតួត្រង់ថាអាចរកសេចក្តីសុខនោះឲ្យខ្លួនឯងបានតាមរបៀបណាជីវិតខ្ញុំទៅបរាជ័យតែបដដំណាក់កាលនេះព្រោះតែរើផ្លូវចាក់យកក្តីសុខខុសសុខចិត្តយកចិត្តប្រយោជន៍ទៅធ្វើតូនគិតថាការរស់នៅជាស្រីចិញ្ចឹមរបស់គេវាងាយស្រួល តែទោះបើជាទទួលបានអ្វីតាមដែលខ្លួនឯងចង់បានវាលឿនតាមលំនៅការប៉ុន្តែការប៉ັດវាខុសពីការគិតរឿងដែលទៅបដូរមកវិញរបស់អត់ទាំងនោះគឺជាការឈឺចាប់វាមិនមែនជាសេចក្តីសុខទេ